មេមនុស្សស្រីដឹងពីកំហុសខ្លួនឯងហើយចាត់ទុកថាបងមិនសារខ្លួនឯងហើយបងពងររឿងមួយខ្លួនឯងដូចថាឆ្លោះគ្នាមកចង់សួរខ្លួនឯងដឹងកំហុសអីចឹងអីចឹងចាំមើលបើសិនជាពេលមាននឹងកើតពេលអញ្ចឹងកើតឡើងខ្លួនឯងនឹងមាន reaction យ៉ាងណា ជីបំញីបំញីបំជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាខ្ញុំមុនលេងសាកុំបង្កានវីដេអូថ្មីថ្ងៃនេះយើងអាចបានធ្វើដៃជីបំនេះដោយសារតែពងជាប់ហោះនៅលើកពកអ្នកគ្នាខ្លាចធ្វើដៃទៅធ្លាក់ទៅក្រោមហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងនឹងមកឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាដែលជាសំណួរវែងវែងដែលខ្ញុំនឹងចែកបដិបត្តិពិសោធន៍របស់ខ្ញុំហ្នឹងតែលើកនេះយើងទៅព្រៃម្ដងអ្នកទាំងអស់គ្នាដើម្បីមានបរិយាកាសល្អៗទុកឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាឥឡូវខ្ញុំរកកន្លែងចោះចោលនោះសិនអ្នកទាំងអស់គ្នាកុំឲ្យនៅកពកយូរពេកអូឃើញហើយឃើញហើយតាអើយ អូវ៉ាវអ្នកគ្នាឥឡូវយើងមកដល់ប្រៃហើយចឹងអូខេចាប់ដើមឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាតែម្ដងតើមិនដែរ LGBTQ+ គ្រប់ត្រអត់ខ្ញុំគិតថាការឆ្លាញ់ភេទដូចគ្នា គឺជាសិទ្ធិរបស់មនុស្សយើងគ្រប់គ្នាអញ្ចឹងពេលដែលយើងឆ្លាញ់ភេទដូចគ្នាមានអីកុំឲ្យតែយើងធ្វើអីដែលប៉ះពាល់ដល់គេអញ្ចឹងខ្ញុំគ្រប់ត្រូល yes អញ្ចឹងធ្វើមិនទៅបាន perfect relationship ស្រឡាញ់គ្នាអត់គិតពីថ្ងៃបែកទី1ទី2បើសិនជាមានរឿងអីយើងនិយាយគ្នាទៅវិញទៅមកយើងកុំព្យាយាមកិច្ចវេះពី problem Oh my god English កុំកិច្ចវេះពីបញ្ហាពេលដែលយើងមានបញ្ហា យើងគួរតែនិយាយគ្នាទៅវិញទៅមកថងថងកុំលះអារម្មណ៍នៅពេលណាដែលយើងលះអារម្មណ៍យើងយើងទ្រាំម្ដងពីរដងបីដងបួនដងវាដូចជាសំណុំរឿងចឹងពេលយើងខឹងគ្នាម្ដងសំណុំរឿងមួយសំណុំរឿងពីរសំណុំ3 4 5 6តតគ្នាទៅដល់ពេលច្រើនចូលគ្នាវាលំស្នេហាយើងបាក់បែកយកមកចឹងកុំទ្រាំបើមានហឹងអីយើងត្រូវនិយាយគ្នាហៅបញ្ហាហៅដំណោះស្រាយដែលវានៅចំណុចកណ្ដាលគឺបានន័យថាល្អទាំងសងខាងយ៉ាប់ចុះបងឆ្លងធ្វើអ្វីដែលមកប៉ាពេញចិត្តអត់អឺធ្លាប់ ណាគេក៏ធ្លាប់ធ្វើឲ្យដែលម៉ាក់ប៉ាអត់ពេញចិត្តទេមើលទៅបើតាមខ្ញុំគិតតែគាត់ថាហ្នឹងហើយអ្នកដែលម៉ាក់ប៉ាគាត់ support គាត់តាំងពីទូចហ្មងខ្ញុំចង់ប្រាប់ថាអ្នកទាំងអស់គ្នាសំណាងមែនតើពេលដែលមានពួកគាត់ support អ្នកទាំងអស់គ្នាតាំងពីទូចមកអញ្ចឹង កុំភ្លេចឆ្លាញ់ម៉ាក់ប៉ាយើងបើខ្ញុំ គឺការពីមុនម៉ាក់ខ្ញុំអត់ support ឲ្យខ្ញុំធ្វើវីដេអូអីចឹងទេគាត់ចង់ឲ្យខ្ញុំធ្វើ tour guide ដោយសារគាត់គិតថា tour guide ហៅចំណូលបានច្រើនជាងហើយពេលដែលខ្ញុំមកធ្វើអញ្ចឹងគឺអាចមាន hater អាចមានអ្នកដែលមកវាយប្រហាយចឹងអីចឹងទៅទោះបីជាគាត់អត់ចូលចិត្តមែនប៉ុន្តែមិនមែនបានន័យថាគាត់អត់ឆ្លាញ់យើងទេគឺគាត់ឆ្លាញ់យើងប៉ុន្តែគាត់ឆ្លាញ់នៅ ក្នុងន័យរបស់គាត់ ដែលគាត់និយមន័យស្រឡាញ់របស់គាត់គាត់ចង់ឲ្យយើងល្អតាមបែបរបស់គាត់ដរាបណា ដែលយើងស្រឡាញ់នៅអ្វីដែលយើងធ្វើហើយវាអត់មានខុសពីច្បាប់វាអត់ប៉ះពាល់ដល់អ្នកដតីយើងធ្វើវាទៅរហូតដល់ថ្ងៃណាមួយពេលដែលយើងទទួលបានសមិទ្ធផលគាត់នឹងទទួលស្គាល់យើងដូចគ្នាដោយរាល់ថ្ងៃហ្នឹងឥឡូវម៉ាក់គាត់ចាប់ដើមគ្រប់គ្រងខ្ញុំវិញហើយជិបខ្ញុំមានបាក់ក្រៅតាមនេះផ្លែក្រៅមើលយ៉ាងចាក់បាញ់ខ្ញុំចង់និយាយថា អូខេដោយសារតែការពីក្មេងខ្ញុំគិតថាមានសង្សារវាលយចឹងទៅយើងពេលខ្លះសង្សារមែនប៉ុន្តែមិនដែលបានទាំងជួបគ្នាផងគ្រាន់តែមាន like នៅលើ Facebook អីធម្មតាអញ្ចឹងអញ្ចឹងឯងបើថាសង្សារលក្ខណៈ official ហ្មងហេលក្ខណៈ official មានប្រហែលជា3 4នាក់ហ្នឹងហើយតែបើសិនថាសង្សារហ្មងអូច្រើនណាស់ហ្នឹងហើយបងកាត់ខាងនេះ នារីដែលស្រស់ស្អាតបំផុតមិនមែនស្ថិតនៅលើរូបសម្រស់តែមួយមុខគាត់ទេអតចរិតគាត់ស្រឡាញ់យើងខ្ញុំអត់ហ៊ាននិយាយព្រោះអីគ្រប់គ្នាគឺឲ្យយមន័យថាស្អាតតាមបែបខុសខុសគ្នាអ្នកខ្លះស្រឡាញ់អ្នកដែលមានសាច់ចឹងទៅអ្នកខ្លះគាត់ស្រឡាញ់អ្នកដែលហ៊ានស្គមឬក៏អត់សូវមានសាច់អីចឹងទៅចឹងគឺគ្រប់គ្នាគឺមានយមន័យស្អាតខុសខុសគ្នាប៉ុន្តែសម្រាប់ខ្ញុំនិស្ស័យដែលស្អាតគឺនិស្ស័យដែល អត់ដឹងដឹងខ្ញុំឆ្លាញ់ដេប្រាបានហ្នឹងតោះតោះទៀតគិតថាខ្លួនឯងជោគជ័យហើយនៅហើយពេញចិត្តនៅអ្វីដែលខ្លួនឯងធ្វើរាល់ថ្ងៃនេះអត់អឺខ្ញុំពេញចិត្តនៅអីដែលខ្លួនឯងធ្វើរងឯងហ្នឹងគ្រាន់ថាពេលខ្លះយើងនៅមានសម្ពាធការងារតិចតួចប៉ុន្តែបើនិយាយថាបញ្ចរត yes ពេញចិត្តអីបើសួរថាជោគជ័យអត់ជោគជ័យដែរប៉ុន្តែនៅមានរឿងដែលត្រូវធ្វើច្រើនទៀតលេខថាបងបាត់ថ្ងៃនេះមើលមិន កញ្ញានេះបងទេបើសួរ3ឆ្នាំមុនអាចណាតែឥឡូវវាផ្លេចអស់ហើយហើយណាមួយខ្ញុំក៏មិនប៉ិនញ៉ែដែរអ្នកទាំងអស់គ្នាការប៉ិតទៅខ្ញុំត្រូវគេ reject ច្រើនរាប់មិនអស់អ្នកទាំងអស់គ្នា ពេលយើងញ៉ែគេទៅពេលដែលគេថាគេស្រឡាញ់យើងតែដូចអត់ស្រឡាញ់យើងផងអញ្ចឹងខ្ញុំអត់គិតថាខ្ញុំប៉ិនញ៉ែគាត់ថាយ៉ាខ្ញុំបកកែសំដីប៉ិនណា បញ្ហាយើងជួបច្រើនមែនតើណាទាំងអស់គ្នាជួបទាំងបញ្ហាស្នេហាបញ្ហាគ្រួសារធំបំផុតគឺគ្រួសារហ្នឹងឯងគ្រួសារស្នេហាស្នេហាហ្នឹងមានចែកចេញជាពីរក្តីស្រឡាញ់ហើយមិត្តភក្តិទៀតមានមិត្តភក្តិខ្លះគ្រប់ត្រូលទៅមានមិត្តខ្លះមិត្តភក្តិខ្លះក៏ច្រាញ់ទៅអូច្រើនណាស់អ្នកទាំងអស់គ្នាបើនិយាយពីរឿងបញ្ហាហើយពិបាកពោពេជាងគេហ្នឹងគឺអឺគ្រួសារហ្នឹងឯងចាត់ទុកថាខ្លួនឯងសំណាងដែរហ្នឹងហើយដែលមានអ្នកដែលជ្រុំជ្រែងហើយ ស្រឡាញ់នៅអីដែលខ្ញុំធ្វើរាល់ថ្ងៃហ្នឹងអឺហេតុអីបានខ្ញុំសម្រេចចិត្តបង្ហោះវីដេអូដោយសារតែខ្ញុំគិតថាវាសុបាយវាសុបាយពេលដែលពេលដែលយើងធ្វើអីដែលខ្លួនឯងស្រឡាញ់យើងសុបាយចិត្តគឺយើងសុបាយនឹងធ្វើហ្នឹងហើយបងគិតថាមានការងារផ្សេងក្រៅពីបង្កើតវីដេអូទេសំណួរល្អក្រៅពីការបង្កើតវីដេអូខ្ញុំគិតថាខ្ញុំអាច ធ្វើជាអ្នកអឺ translate ឬក៏នាំគេដើរលេងអីចឹងព្រោះដូចដូចនិយាយហ្នឹង tour guide គាត់ថាមិនមែនជា100% tour guide គាត់ថាយាអាចព្រោះខ្ញុំចេះចិនចេះថៃអីតិចតួចអាចតែជាអាចបកប្រែឬក៏អាចនាំភ្ញៀវបានហើយលើពីហ្នឹងទៀតខ្ញុំក៏ពីមុនខ្ញុំជា photographer videographer នៅ event ដែរអញ្ចឹង បើសិនជាខ្ញុំអត់ធ្វើវីដេអូ YouTube ក៏ខ្ញុំទៅធ្វើអាវីដេអូផ្នែកហ្នឹងហើយទៅជិះអត់ឆ្ងាយពី media ហ្មងហ្នឹងហើយខ្ញុំចូលចិត្តធ្វើ media ពេល Covid ចាប់តាមមកធ្វើអ្វីសម្រាប់ខ្លួនឯងពេល Covid ចាប់អូពេល Covid ចាប់ខ្ញុំចង់ទៅសហរដ្ឋអាមេរិកម្ដងទៀតហ្នឹងហើយលើកនេះមិនទៅតែឯងចង់នាំដេប្រាទៅដែរអេសំណួរចង់បញ្ចប់ សូមឆ្លើយអត់ក្បាយព្រោះមានមនុស្សប្រុសជាច្រើនចង់ដឹងពីរឿងនេះហើយគឺមេមនុស្សស្រីដឹងពីកំហុសខ្លួនឯងនិយាយទៅសំណួរហ្នឹងរៀងពិបាកឆ្លើយបន្តិចដោយសារខ្ញុំក៏ប្រុសដែរអញ្ចឹងសួរទេប្រាអូនៅដល់មកសាក់សួរពីវាព្រោះឃើញពីទីផុសឆ្លើយអូខេអ្នកនរគ្នាអញ្ចឹងឥឡូវយើង call ទៅ Fifi ហ្មងទៅហើយអ្នកនរគ្នាបើជាស្គាល់ Fifi ហើយគឺ Fifi គាត់ជាអ្នក cover ចម្រៀង cute cute ហ្នឹងអ្នកនរគ្នាកុំឲ្យខាត់ពីយូរតើយើង call ទៅ Fifi ទាំងអស់គ្នា Hello សុខសប្បាយហ្វីហ្វីនិយាយថាអឺហ្នឹងហើយបងសុខសប្បាយដែរតែឥឡូវហ្នឹងបងមាន Q&A ហើយដល់ពេលទៅមានគេសួរសំណួរថា how to make មនុស្សស្រីដឹងពីកំហុសហើយបងសួរដេប្រាតែដេប្រាថាអត់ដឹងទេធ្លាប់ឃើញខ្លួនឯងឆ្លើយចង់ឥឡូវបងចង់ដឹងខ្លួនឯងខ្លួនឯងអាចឆ្លើយប្រាប់តិចបានអត់តែសុកសុកមកសួរអញ្ចឹង like គឺយើងបាក់ឆ្លើយបងអញ្ចឹងឥឡូវឥឡូវចេះវិញឥឡូវយើងសំដែងហ្មងអញ្ចឹង ឥឡូវចាត់ទុកថាបងមកសារខ្លួនឯងហើយបងកំហុសរឿងមួយខ្លួនឯងដូចថាឆ្លោះគ្នាមកចង់សួរខ្លួនឯងដឹងកំហុសអញ្ចឹងអញ្ចឹងចាំមើលបើសិនជាពេលមាននឹងកើតពេលអញ្ចឹងកើតឡើងខ្លួនឯងនឹងមាន reaction យ៉ាងណា1 2 3អូនរងថ្ងៃមិនបានមនុស្សស្រី always always ត្រូវរហូតហ្មងណាបើចង់ឲ្យមនុស្សស្រីដឹងពីកំហុសខ្លួនឯងត្រូវចាយអស់ហ្មងតែចាយទេតាមបើដឹងអូនខុសហើយអូចឹងចឹងចឹងទុំដឹងខ្លួនឯងខុសអូទុំទទួលស្គាល់កំហុសថ្ងៃហ្នឹងខ្លាញ់និយាយទៅបើអញអន់ចិត្តហ្នឹងណា តាមពិតអូនខុសតាំងពីថ្ងៃអូនត្រូវបែងធ្វើសង្សារដំបូងហ្មងវ៉ាវនិយាយទៅគឺថាឃើញអ្នកទាំងអស់គ្នាហ្វីហ្វីគឺមានសង្សារនៅហ្នឹងនៅអត់ទាន់មានសង្សារទេអីចៅដែរមានសង្សារពីមុនអត់អត់ដែរមានសង្សារពីមុនទៀតបន្តែមើលចម្លើយចម្លើយឆ្លើយមកឡើងឡើង kill all ហ្មងអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹង ថា បើសិនជាយើង ចង់ឲ្យមនុស្សស្រីទទួលស្គាល់កំហុសគឺគេទទួលស្គាល់កំហុសហើយគឺគេខុសតាំងពីថ្ងៃដែលគេហើយើងធ្វើសង្សារដំបងយល់ទេចង់មិនន័យថាមនុស្សប្រុសចាំតែខុសទៅបានហើយហ្នឹងហើយឲ្យមនុស្សស្រីត្រូវទៅហើយគេ free free ទៅអត់អូខេអរគុណច្រើន free បានចូលរួម stay home stay safe អូខេអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងបានស្ដាប់ចម្លើយពី free free ហើយអញ្ចឹងបើសម្រាប់ខ្ញុំវិញខ្ញុំគិតថាចម្លើយសម្រាប់សំណួរហ្នឹងគឺជាចម្លើយដែលអ្នកទាំងអស់គ្នា គិតខ្លួនឯងទៅអ្នកទាំងអស់គ្នាខ្ញុំក៏អត់ដឹងថាគិតយ៉ាងណាដែរព្រោះអីអត់ហ៊ាននិយាយទេខ្លាចណ៎អ្នកនៅក្រោយខ្នងអូអ្នកនៅក្រោយកាមេរ៉ាអូខេអញ្ចឹងសំណួរចម្លើយរបស់យើង Q&A របស់យើងក៏បានឈានមកដល់ទីបញ្ចប់ដែរអ្នកទាំងអស់គ្នាហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាការប៉ិតខ្ញុំអត់មាននៅវិឡានមានអីទេ គឺ back to reality Yes ហ្នឹងហើយចឹងឥឡូវហ្នឹងគឺខ្ញុំនៅក្នុង studio ឯងអ្នកទាំងអស់គ្នា ហើយគ្រាន់តែថាចង់ឲ្យមានបរិយាកាសសប្បាយសប្បាយនៅផ្ទះក៏យើងសប្បាយបានដែរហើយយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅផ្ទះទាំងអស់គ្នាដើម្បីឲ្យការបិទគប់មានប្រសិទ្ធភាពធ្វើ3គុំ3ការពារ ហើយបើសិនជាអត់ផ្សុកអីអ្នកទាំងអស់គ្នាអាចបើកវីដេអូមើលវីដេអូរបស់ខ្ញុំវីដេអូរបស់ដេប្រាឬក៏រៀនអីដែលថ្មីថ្មីដូចខ្ញុំឥឡូវហ្នឹងខ្ញុំចេះលាងចានចេះជៀនពងទាឆ្ងាញ់ជាងមុនអីចឹងណាហើយអរគុណអ្នកទាំងអស់គ្នាមែនតើបានតាមដាន ស្សនាវីដេអូនេះតាំងពីដើមដល់ចប់បើសិនជាមានកំហុសខុសឆ្គងថងណាសូមខានតែអភ័យទោសផងហើយកុំភ្លេចចុច like and share បើសិនជាចិត្តវីដេអូនឹងទៀតអរគុណសម្រាប់សំណួររបស់អ្នកទាំងអស់គ្នាអរគុណមែនតើអរគុណហើយជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេច stay home stay safe bye bye នេះចាញ់ខ្ញុំគ្នា bye bye ជួបគ្នាវីដេអូក្រោយទៀត